មានបជនបណ្ណាអក្សាវៈអក្សាវិការនាមអីអីអីអីពុទ្ធមេត្តាពុទ្ធបីតាពុទ្ធុបថាអីនឹងគឺព្រះអង្គសម្ដែងទាំងអរួចទៅព្រះអង្គប្រកាសពីការបរិនិព្វាន ទៅហើយបញ្ជាក់ពីសភាព ដែល ប្រែប្រួលមិនទៀងទាត់ក្នុងសង្ខារនឹងឯងទាំងដែលព្រះអង្គបញ្ជាក់ថា គួរតែនឿយណាយគួរតែឲ្យផត់ស្រឡះទៅ មនាលវិខទាំងឡាយយកជាទីពឹងយកជាការអីមានតែការដែលឲ្យយើងជាប់ជំពាក់ជាប់ជំពាក់រួចទៅយំសោកបោកខ្លួនក្នុងការព្រាត់ប្រាសនឹងទាំងឲ្យតែមានសត្វនឹងសង្ខារជាទីស្រឡាញ់ជាទីពេញចិត្តគឺវាជារឿងដែលពុទ្ធបរិស័ទយើងឃើញទោសកន្លែងហ្នឹងចឹងនឹងឯងចាប់ផ្ដើមមុនដំបូងស្រឡាញ់ នឹងឯងតែមិនប្រយ័ត្នចូលដល់ការហួងហែងរស់ទុក ដាក់ខ្លួនឯងតាទេតាទេអញ្ចឹង ទៅ ណាទាំងប៉ុណ្ណាដូចជាក្មេងក្មេងបរោះស្ត្រីអីស្រឡាញ់គ្នាអីចឹងឃើញទេកាលដែលមិនតាន់ស្រឡាញ់ចង់នាងឯងអ្នកឯងលោកប្រុសឯងនឹងទៅឯណាទៅឯណាបាន ខ្វល់បាន ដឹងអីផង តែចាប់ផ្ដើមដាក់អាខ្សែចវាយហួងហែកនឹងព្រឹបអញ្ចឹងទៅគ្រាន់តែគេឃើញគេញឹមដាក់គ្នាស្និទ្ធស្នាលមួយណាកើតទុកខ្លួនឯងមើលមើលបើមិនស្វែងរកទុកដាក់ខ្លួនឯងរកអីហ្នឹងឃើញណាឃើញណាវាអត់ចាំបាច់សោះនឹងថាអ្នកប្រុសនឹងឬក៏កូនស្រីនឹង ជាទីពឹងឲ្យ ខ្លួនឯងរួចផុតពីជាតិជ្រាបជាតិធិមរណៈសេចក្តីសោកក្តីសឹកសួលអត់សោះឃើញណា មានតែបន្ថែមឯគឺថាពេលណាក៏ទៅតាមនឹងទៅណាបើយើងត្រាច់អង្កត់ក្នុងវត្តសង្សារដែលមិនដឹងស្អីឯណាឯណីប៉ុន្តែឥឡូវនេះមានធัวរបស់ពុទ្ធណាតែយើងគួចោលប្រធัวឲ្យទៅរកការប្រកែកប្រកាន់ហួងហែងរបស់ក្នុងលោកនឹងទេ អាហ្នឹងដែលយើងត្រូវមកមករលឹកដឹងត្រង់ដែលថាពេលហ្នឹងមានពធัวជាទីពឹងដើម្បីព្រះនិព្វានដែលមិនមានជាតិជារៀបជាធិមរណៈក្តីសោកក្តីសៅមងនេះនឹងឯងទេអញ្ចឹងគឺត្រូវតែស្រាយចំណងនឹងឯងគឺថាយើងត្រូវដូរអារឿងស្រឡាញ់ហួងហែងហ្នឹងឲ្យមកជាមេត្តាករណារកគ្នាវិញទៅសบายសบาย ទេណាដល់មកមេត្តាករណា វាអត់មានការហួងហែងគឺបើថាបុគ្គលនោះឯងមានការដោផ្លាស់អីទៅយ៉ាងណា គឺថាមិនចំពោះតែពីរឿងស្ថិតនៅ ក្នុងសេចក្តីទុកនៃការហួងហែងដែលថាអ្នកនោះឯងគឺមានសភាពយ៉ាងម៉េចយ៉ាងម៉េចទៅនោះទេ គឺថាសូម្បីតែ ទុកទោសគ្រោះថ្នាក់ឬក៏មានវិបត្តិអីយ៉ាងណាក៏មិនបាននាំឲ្យយើងកើតទុកដែរវាយ៉ាងច្រើនគឺថែមករុណា មានបំណងដើម្បីថាឲ្យសត្វលោកនឹងរួចផុតចាកទុកយ៉ាងណាហើយបើថាមិនអាចប្រព្រឹត្តទៅបានទេព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្មចូលក្នុងឧបេក្ខាគឺអត់ធ្លាក់ចូល ទៅក្នុងកសែនៃសេចក្តីទុកសោកទេគឺថាត្រូវនៅ ក្នុងកសែនៃពធัวហ្នឹងមេត្តា ដល់ដល់បុគ្គលជាទីស្រឡាញ់នឹងមានទុកមានបំណងដើម្បីឲ្យរួចផុតចាកទុកត្រូវជួយយ៉ាងម៉េចគឺបើថាជួយបានបានលៀបបានយោបានសុកមកមុទិតា ហើយបើថាត្រឡប់ទៅជាជួយអត់បានសត្វលោកប្រព្រឹត្តទៅតាមកម្មយើងធ្លាក់ចូលក្នុងឧបេក្ខានៅតែក្នុងមហាកុសលអញ្ចឹង នៅតែមានសេចក្តីសុខអញ្ចឹងព្រោះយើងមិនអាចជាម្ចាស់លើលោកនឹងចាត់ចែងពីលើកម្មអីបានទេព្រះពុទ្ធអង្គក៏មិនអាចចាត់ចែងលើកម្មនឹងបានដែរមានតែព្រះអង្គធ្វើឲ្យអស់កម្មឲ្យចូលនិព្វានតែប៉ុណ្ណោះដែលកម្មធ្វើរួចហើយសូម្បីតែជីវិតព្រះអង្គក៏កម្មចាត់ចែងដែរហើយយើងទៅប្រកែអីនឹងឯងអានឹងឯងដែលពុទ្ធបរិស័ទយើងត្រូវតែប្រឹងប្រែងក្នុងពេលវេលានេះដែលអត់តាន់ហួសពេលទេ គឺថាត្រូវរៀបចំអ្វីអ្វីទាំងអ ដែលវាមិនតាន់រៀបរយនឹងឲ្យមករៀបរយគាត់ណារៀបរយល្អឡើងនៅក្នុងជីវិតរបស់យើងនឹងធ្វើការហួងហែងនឹងឯងទាំងដូចពាក្យដែលថានេះបញ្ឈប់ខឹងក្រោតផ្ដោតឲ្យអភ័យនឹងមួយហ្នឹងណានឹងឯងការឲ្យអភ័យនឹងជាឆ្នាំបញ្ចុះណាបញ្ចុះបញ្ចេញសេចក្តីក្រោតនឹងមកកុំទុកឲ្យវាក្តៅ ដោយសារតែរោគទល់សេចក្តីក្រោតនឹងនោះប៉ុណ្ណាបញ្ឈប់អាល័យក្នុងន័យលះបង់នឹងឯងតែគឺអ្វីដែលកន្លងទៅអ្វីដែលប្រែប្រួលទៅនឹងយើងព្រមឲ្យ កន្លង ទៅប្រែប្រួល ទៅ ព្រោះនេះជាច្បាប់របស់លោកណាកាលណាបើយើងយល់ច្បាប់របស់លោកណាគឺវាដូចជាថាយើងនៅស្រុកយើងយើងគោរព ច្បាប់ស្រុកយើងចឹងទៅទៅស្រុកអាមេរិកកាំងបារាំងកាណាដាអីគេមាន ស្រុកស្រុកគេគេ មាន ច្បាប់ស្រុកគេយើងត្រូវគោរពតាមច្បាប់ស្រុកគេហ្នឹងនេះគ្រាន់តែលើកឧទាហរណ៍ណា ដើម្បីបញ្ជាក់ឲ្យឃើញ ថា វាមានច្បាប់តាមប្រទេសតាមនគរដូចជា ច្បាប់បើកបររថយន្តអីអញ្ចឹងយើងប្រកម្មស្ដាំហើយស្រុកគេខ្លះប្រកម្មឆ្វេងហើយយើងថាអេខ្ញុំធ្លាប់តែបើកស្ដាំអញ្ចឹងវាអត់ត្រូវទេ ត្រូវតែបើកឆ្វេងតាមគេហ្នឹងឯងច្បាប់អីច្បាប់អីច្បាប់អីវាទៅតាមប្រទេសរៀងរៀងខ្លួនហ្នឹងយ៉ាងណាមិញច្បាប់ក្នុងលោកហ្នឹងគឺអញ្ចឹងណាយើងត្រូវតែសិក្សាឲ្យចេះដឹងច្បាប់ក្នុងលោកហ្នឹងនឹងឯងដល់យើងចេះដឹងអញ្ចឹងទៅគឺថាយើងអត់ប្រឆាំងយើងអត់តោះទេព្រោះជាតួបញ្ញាហើយច្បាប់ក្នុងលោកនឹងជាច្បាប់របស់នាមរូបនឹងឯងកាលណាបើយើងដកអត្តានុទិដ្ឋិ សេចក្តីប្រកម្មនាមរូបថាជាយើងមកហើយ យើង មានតែប្រឆាំងអីអ្វីដែលអស់ទៅសូន្យទៅនឹងវាជា ច្បាប់ក្នុងលោកនឹងដែលជាអារម្មណ៍នៃអនិច្ចសញ្ញាថែមទៀតនាំមកនៅសេចក្តីសុខស្ងប់ទៅតើទៀតការដែលប្រតិបត្តិទៅ ក្នុងបដិបទា ដែល ជាធម្មានុធម្មបដិបត្តិហ្នឹងបដិបត្តិដើម្បី ព្រះនិព្វានហ្នឹងគឺជាការប្រតិបត្តិ ដោយសិលសមាធិបញ្ញាគឺកំណត់ដឹងការពិតក្នុងលោកនឹងឯងចឹងអញ្ចឹងអ្វីដែលអស់ទៅ សូន្យទៅ ជាអតីតាធម្មាណាជាច្បាប់យ៉ាងត្រឹមត្រូវជានិយមធัวរបស់សង្ការហៅថាធម្មនិយមអញ្ចឹងគឺត្រូវបញ្ឈប់ នៅសេចក្តីអាល័យក្នុងន័យលះបង់នឹងអបញ្ឈប់មេយាការងារស្មោះត្រង់អាហ្នឹងគឺថា ការងារស្មោះត្រង់នឹងឯងសេចក្តីស្មោះនឹងជាជាឆ្នាំដើម្បីបញ្ចុះអាភិបមយាលៈពុទ្ធនឹងបញ្ឈប់ចំណងត្រង់ឃើញ ការពិត បញ្ញាដែលឃើញ ការពិត នឹងឯងដែលកំចាត់បងនៅអាចំណងចង់ចេះចង់ចោះយើងនឹងវាជាស្អីគឺណាមើលដូចជាយើង ទៅនៅផ្ទះសំណាក់អញ្ចឹងយើងនឹងជា ជាម្ចាស់ផ្ទះសំណាក់នឹងអី ណាដែលទៅ ចាត់ចែងហួងខែងអ្នកបំរើចាត់ចែងហួងខែងមេការចាត់ចែងផ្ទះនឹងឲ្យគេរៀបមិនអីមិនអីចឹងគឺអត់ទេនៅហើយឲ្យប្រាក់គេដល់ពេលវេលាចេញមកលោកនេះជាផ្ទះសំណាក់ណានឹងឯងផ្ទះសំណាក់នឹងឯងផ្ទះសំណាក់សុតសុតទៅណាមិនចំពោះតែផ្ទះខាងក្រៅអត្តភាពនេះក៏ជាផ្ទះសំណាក់ របស់ចិត្តនឹងឯងបើយើងនិយាយពីតំណរបស់ចិត្តដែលអាចសន្សំទ្រព្យចេញ ពីលោកមួយទៅលោក មួយបាននិយាយពីតំណចឹងមិននិយាយពីការកើតរលត់ទាំងអស់ហ្នឹងទេរូបរលត់បែកធ្លាយទៅវាអត់មាន អនន្តរបច្ច័យអីបន្តទៅទេប៉ុន្តែចិត្តវាមានអនន្តរបច្ច័យជញ្ជូននៅអរិយទ្រព្យបាន យើងនិយាយពីអរិយទ្រព្យនឹងឯងដែលសន្សំ ដើម្បីយើងទៅកម្មព្រះនិព្វានហ្នឹងគឺចិត្តហ្នឹងដូចជាចេញពីអត្តភាពមួយទៅអត្តភាពមួយអញ្ចឹងដោយសន្តតិតំណនៃសង្ខារធัวអញ្ចឹងរូបកាយយើងនេះអត្តភាពមួយជាតិហ្នឹងណាក៏ជាផ្ទះសំណាក់នឹងឯងយើងនៅយូរប្រមាណ នឹងឯងយើងគិតថាជារបស់យើងយ៉ាងម៉េចដូចផ្ទះពោះពោះពេញភ្នំពេញនឹងអញ្ចឹងនឹងឯងអត្តភាពនឹងអញ្ចឹងណា ជាងគឺកម្មដល់បានទេគេសាងមកនឹងសាងមកឲ្យអ្នកណាអ្នកណាជាម្ចាស់អនិច្ចំទុក្ខំអនត្តាជារៀបជាធិមរណៈហើយយើងចេះតែចាប់យកមកធ្វើរបស់យើងនឹងយើងគ្រាន់តែសំណាក់ទេតើ ដំណាក់ធ្វើការងារអីធ្វើឲ្យប្រកបវិជាទៅមិនអញដើម្បីនឹងមកធ្វើកាចអីជាមួយនរណាទេណាតែអញកាចហ្នឹងឯងតែអញហើយគឺថាមយាលៈពុតតែអញហើយគឺថាលោកភៈតែអញហើយមយាគឺណាអញហើយគឺថាប្រព្រឹត្តទុច្ចរិតហ្នឹង តែដល់ទៅអត់មែនជាអញទេ គឺថាត្រូវធ្វើកិច្ចការងារដ៏សំខាន់នឹងឯងក្នុងលោកនឹងការងារសាងមនុស្សឲ្យបានប្រសើរពងខ្ពស់មានលៀបមានយសតលតែមនុស្សនឹងមាន ការងារល្អចឹងទៅក្នុងលោកនឹងវិន័យរបស់ក្រហោះដែលប្រព្រឹត្តទៅប្រព្រឹត្តទៅដើម្បីភាពរឹងប៉ឹងក្នុងក្រុមគ្រួសារវិន័យរបស់ក្រហោះណាដើម្បីភាពរឹងប៉ឹងក្នុងក្រុមគ្រួសារ ដើម្បីនិយាយអីទៅឲ្យកូនចៅគេស្ដាប់ គឺត្រូវតែខ្លួនឯងនឹងឯងមានធัวដែល ជាទីគោរពរបស់កូនចៅតិចថានិយាយទៅកូនចៅគេអត់ស្ដាប់ទៅណាខឹងថែមទៅរកកូនចៅនឹងទៀតអត់បានពិចារណាមើលថាខ្លួនឯងហ្នឹងបាត់បង់គុណភាពអីដែលកូនចៅគេឈប់ស្ដាប់គេឈប់គោរពនេះអានឹងត្រូវតែមានវិន័យរបស់កុហកហ្នឹងចឹងនឹងឯង ខ្លួនឯងប្រព្រឹត្តលបែងស៊ីសងឲ្យទៅហាមកូនក៏មកដើរលេងយ៉ាងម៉េចក៏មកអីអីយ៉ាងម៉េចវាត្រូវធ្វើខ្លួនឯងឲ្យជាគំរូគឺណាគ្រប់គ្រងដល់ទឹកចិត្តរបស់កូន កូនប្រុសស្រីហ្នឹងបើថាកូនហ្នឹងវាពិតជា មិនមិនស្ដាប់ឲ្យវាប្រកបជាអញ្ចឹងទៅតែត្រូវពិចារណាឲ្យមែនទេនឹងឯងវាក្រែងតែចេញពីយើងហ្នឹងទៅ ដែលវាមានការបាត់បង់គុណភាពគុណធម៌នៃជីវិតហ្នឹងអានឹងឯងអានឹងវិន័យរបស់កុហកត្រូវតែមានកិច្ចការងារល្អប៉ុណ្ណាក្នុងជីវិតហ្នឹងអានឹងខ្ញុំណាក់លើកជាឧទាហរណ៍ថែមទៀតត្រង់បញ្ជាក់ថា ក្នុងប្រសាសនានេះ គឺត្រូវតែមានការងារដ៏សំខាន់ក្នុងពេលដែលយើងមកជួលផ្ទះសំណាក់គឺអត្តភាពនេះ ថាទីមួយគឺយើងត្រូវដឹងថាអត្តភាពនេះណាពីចុងសក់មកដល់បាតជើងបាតជើងឡើងមកនេះណាមិនមែនខ្លួនយើងមកធ្វើអញសម្រាប់សម្រាប់យើងកាចសម្រាប់យើង ទៅឆ្លោះប្រកែកតោះតេងដល់ណាទេគឺសម្រាប់យើងធ្វើការងារល្អដែលយើងត្រូវចេញពីទេសសំណាក់នឹងទៅអានឹងតេតងពុទ្ធបរិស័ទយើង ដែលមានសទ្ធា ក្នុងកម្មសិកតាសទ្ធាតថាកតពោធិសទ្ធាហើយណាគឺថា រៀនចោលឲ្យហើយទៅអត្តភាពនឹងណាបើមុខមាត់នឹងណាឆ្លោះកញ្ចក់មើលឃើញនឹងណារៀនចោលឲ្យហើយទៅគាត់ណាអានេះគ្រាន់តែជាផ្ទះសំណាក់ទេ កម្មគេសាងមកឲ្យម្ចាស់គេនោះទេព្រមប្រគល់ឲ្យម្ចាស់គេទៅ ជារៀបជាធិមរណៈអនិច្ចំទុក្ខំអនត្តា គឺដើម្បីយើងសម្រុបទៅ ក្នុងកិច្ចការងារដ៏សំខាន់ គឺការដែលយើងសាងព្រំយាន ចេញ ពីលោកនេះឲ្យបាន ដើម្បីមិនរវល់ទទួលយកអត្តភាពថ្មីថ្មី ថ្មីមករវល់ឯងឯងតទៅទៀតនោះនឹងឯងទាំងចឹងគឺនៅ ក្នុងការដែលគុណចាស់លើកមកទៀតថា មិនមានវេលាឆ្លោះគ្នាទេណា ខមានពេលអ៊ីសាមរណាមកចិត្តអាហ្នឹងមរណសតិហ្នឹងវារំងាប់បងអាសេចក្តីសវឹងក្នុងជីវិតវាអត់ឲ្យយើងប្រើប្រាស់ពេលវេលា ទៅក្នុងរឿងខឹងរឿងចំណែនអីជាមួយអ្នកដតីទេពីព្រមវាវាមិនសំខាន់អីជាមួយនឹងរបស់ក្នុងលោកយើងគ្រាន់តែថាលមុំលមុំសម្រាប់រស់ប៉ុន្តែសេចក្តីសំខាន់វានៅត្រង់ដែលថាយើងសាង ព្រមយានចេញពីលោកនេះដែរឬទេ ប៉ុណ្ណានឹងឯងពីព្រោះណាអាការដែលយើងត្រូវការអ្វីអ្វីក្នុងโลกនេះណាមកពីមានបញ្ញខណ្ឌទេតើត្រឹមតែប្រប៉ុណ្្នឹងទេអត់លើសនឹងទេពីនឹងឯងត្រឹមតែប៉ុណ្្នឹងទេដើម្បីឲ្យយើងយល់ពីគុណនៃព្រះនិព្វានដែលមិនមានខណ្ឌកុំឲ្យយើង មិនបានកំណត់ដឹងបញ្ញខណ្ឌហើយទៅត្រេកអរជាមួយនឹងរបស់ក្នុងលោកហើយសេចក្តីត្រេកអរហ្នឹងវាគ្របសង្កត់ចិត្តទៅរហូតដល់ទៅលឺសូរព្រះនិព្វានថាព្រះនិព្វានជាទុកព្រះនិព្វានអត់សពអត់សបាយអីទេក្នុងលោកនេះសបាយយ៉ាងនេះយ៉ាងនេះយ៉ាងនេះយ៉ាងនេះអានឹងឯងគឺមកពីអត់បានកំណត់ដឹងឧបាទានខណ្ឌទុកត្រូវចាំយ៉ាងខ្លីថា ការដែលសត្វលោក មាននន្តិសេចក្តីត្រេកអរជាមួយនឹងលោកនេះព្រោះតែមានទុក្ខ តែប៉ុណ្ណឹងទេចឹងហេតុអីបាន ជាត្រេកអរថាមកពីត្រូវការហើយបានបើអត់បានត្រូវកើតទុកហើយអានឹងវាជាមួយគ្នាយើងមិនមែនចិត្តតែបាន អីគ្រប់មុខឯណាប៉ុន្តែបានជាត្រូវការបានមកត្រេកអរហ្នឹង គឺថាមកពីមានបញ្ញខណ្ឌយើងអត់ចម្លៀកបំពាក់មិនបានអត់ទេសំបែងអត់ទីកន្លែងអត់ អាហារបរិភោគអត់ឆ្នាំកែរោគមិនបាននេះដោយសារវាមានបញ្ញខណ្ឌនាំមកនៅភេរៈទាំងអស់ហ្នឹងហើយថែមទាំងសេចក្តីល្ងងនាំមកនៅតណ្ហាអបាទានទៀតត្រូវការមិនចេះគ្រប់ហ្នឹងហើយយើងមើលមើលក្រន់តែអាហារនៅក្នុងសត្វទេឆានតែប៉ុណ្ណឹងបោះស្មោកគ្រោកអីផ្សេងផ្សេងមនុស្សយើង ខ្ពើមកតែយើងត្រេកអរអាហាររបស់មនុស្ស ច័យ4របស់មនុស្សតែទេវតាគេខ្ពើមបច្ច័យ4របស់មនុស្សយើង ត្រេកអរនឹងរបស់ទេពព្រំខ្ពើមកម្មគុណទាំងអស់នឹងឯងតែនៅត្រេកអរក្នុងភពបខៃណាស្របនឹងគឺថាព្រះអង្គព្រះពុទ្ធអង្គសំដែងហើយណាគឺព្រះអង្គប្រកាសភពនឹងដូចលេមួកអញ្ចឹងសំបីតទូចមួយក៏ស្អុយដែរនឹងឯង អញ្ចឹងបើខៃណាសរອບលោកនឿយណាយលោកខ្ពើមភពហ្នឹងមើលមើលហ្នឹងមិនតន់និយាយដល់ព្រះនិព្វានផងទេត្រឹមតែ ការអស់រាគៈទោសៈមោហៈក្នុងបហប្រតិចិត្តសន្តានហើយព្រះខេណាស្រាប់បង្អោនចិត្តទៅកម្មព្រះនិព្វាននេះជាការសម្ដែងឲ្យឃើញថាអ្វីអ្វីដែលយើងត្រេកអររីករាយក្នុងលោកនេះមិនមែនចាំបាច់ត្រូវតែត្រេកអរទេណាមិនមែនទេមិនមែនចាំបាច់ត្រូវតែត្រេកអរអញ្ចឹងទៅនោះទេដោយសារយើង វាមានសេចក្តីទុក្ខមានបញ្ញខੰជារោគតែប៉ុណ្្នឹងទេដែលយើងកើតរោគទៅបានយើងត្រូវការថ្នាំត្រូវការ គេលៀនឧបថាមើលថែចុះបើអត់រោគទេតែយើងត្រូវការទៅដេកពេទ្យធ្វើអីត្រូវការថ្នាំទៅអីឃើញទេដូច្នេះយើងនឹងវាអត់បានពិចារណារោគហ្នឹងវាដូចជាអ្នកកើតធ្លួងដល់ទៅលមាស់មែនទេទៅអេះមិនបាត់ទេដេកឆ្អើភ្លើងឡើងខ្លោចស្បែកទៅបានបានវាឈ្នះអារមាស់ហ្នឹងទៅ វាទៅ ជាដឹងខ្លួនថាសក់អូឆ្អើភ្លើងម្ដងម្ដងសក់ស្រួលដល់ណា ហ្នឹងឯងវាដូចនៅយើងតែឲ្យគេម៉ាស្សាអញ្ចឹងណាអូយស្រួលណាស់ឡើងញៀនហ្មងហ្នឹងឯងប៉ុន្តែបើអត់មានរូបកាយចប់រយសពុនឈឺនឹងទេទៅអនឹងគេគក់គេច្បាច់គេញិចគេឆ្លីនឹងធ្វើអីណាប៉ុន្តែអានេះខ្ញុំកណាលើកឧទាហរណ៍ឃើញថារឿងត្រេកអររីករាយទាំងអស់ហ្នឹងតែកាលណាយើងអត់ពិចារណាហេតុគឺឧបាទានខណ្ឌធ្វើឲ្យយើងជាប់នឹងសេចក្តីត្រេកអរហ្នឹងអញ្ចឹងយើងអត់បង្អោនចិត្តទៅកាន់ព្រះនិព្វានកើតទេ តកតួងនឹងវិបស្សនាកំណត់ដឹងឧបាទានខណ្ឌជាទុក បានយើងឃើញថាអារបស់ក្នុងលោកទាំងអស់នេះដើម្បីដោះស្រាយអាសេចក្តីទុកដែលកើតមាននេះទេតើហើយចុះបើទុកអត់កើតទេចាំបាច់ទៅរស់សេចក្តីសុខក្នុងលោកនឹងធ្វើអីបើអត់ឈឺទេចាំបាច់រស់ថ្នាំទេបើអត់ឃ្លានទេដូចព្រំចាំបាច់រស់អាហាររបស់មនុស្សនឹងបរិភោគទៅអីហើយមនុស្សមានការរៀបចំអាហារអីឲ្យព្រំទេនៅក្នុងព្រំសង្យុត្តហ្នឹង មេត្តារបស់ព្រះអរហន្តសែនអាហារភោជនអីឲ្យព្រំតតែព្រំនឹងមកប្រាប់ណាណែបាសិកាព្រំមិនមែនបរិភោគអាហារអញ្ចឹងទេណែកូនរបស់បាសិកានេះដែលទៅបួសហ្នឹងជាព្រំពិតប្រកបដែលត្រូវទទួលនៅ អាហារនឹងឆាន់បាសិកាថ្វាយទៀន ដល់ដល់ព្រះអរហន្តទាំងឡាយទៅ មានកូនទៅបួសជាព្រះអរហន្តឲ្យខ្លួនឯងនៅគោរពព្រំទៀតតោះឲ្យព្រំមកប្រាប់ហ្នឹងឯងឲ្យយល់អញ្ចឹងទៅព្រោះព្រំលោកជ្រះថ្លានឹងលោកកូន ជាព្រះអរហន្តហ្នឹងឯងហើយម្ដាយម្ដាយអត់ព្រមតាមកូន ខឹងកូនមកបួសក្នុងសាសនាទៀតចឹងប្រាប់តព្រំហ្នឹងគឺលោកកូនហ្នឹងណាសំបីយើង ជាព្រំហ្នឹងក៏គោរពលោកកូនហ្នឹងដែរ ប្រាប់តលបាសិកានឹងជ្រះថ្លាមកក្នុង ពុទ្ធសាសនាទៅបាននឹងគ្រាន់តែចង់បញ្ជាក់ឲ្យឃើញថាដូចព្រំមិនមិនត្រូវការអាហារបរិភោគហ្នឹងណាអីមានចាំបាច់បរិភោគអីមើលសោយតែបេតិជាអាហារហ្នឹង ត្រូវពុទ្ធបរិស័ទស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតស្ដាប់ឲ្យច្រើនដើម្បីឲ្យយល់ថារឿងទាំងអស់ដែលយើងត្រូវការក្នុងលោករហូតដល់ទៅកើតការឆ្លោះប្រកែកតោះតេងសពគ្រប់ទាំងអស់គឺតេកតួងប្រភពគឺសេចក្តីទុកបើយើងមិនកំណត់ដឹងសេចក្តីទុកនេះទេយើងអត់យល់ប្រសាសនានឹងដែលដឹកនាំទៅរកព្រះនិព្វានទេយើងថាព្រះនិព្វានអត់មានអីសុខអត់មានអីស្រួលសោះគឺនៅក្នុងលោកនឹងវាបានយ៉ាងនេះយ៉ាងនេះយ៉ាងនេះយ៉ាងនេះអីអីចឹងទៅ វាមិនដែលពុទ្ធដឹកនាំអ្នកណាខុសទេណានឹងឯងយើងមិនតន់យល់ថាមិនតន់យល់ទៅកុំទាស់កុំប្រឆាំងនឹងការដឹកនាំពុទ្ធព្រះអង្គត្រាស់ដឹងណាព្រះអង្គអាស្រ័យប្របារមីធัวអភិនិហាសំខាន់ណាស់សម្បើមណាស់គួរតែបង្អោនចិត្តសិក្សាឲ្យជ្រះថ្លាបន្តិចម្ដងបន្តិចម្ដងក្នុងការណែនាំរបស់ព្រះអង្គទៅយើងជ្រះថ្លាក្នុងធัวវិន័យហ្នឹងហ្នឹងឯងចឹងហើយ ផ្ទះល្អព្រោះម្ចាស់ក្រាស់ដោយទឹកចិត្តប៉ុណ្ណាហ្នឹងឯងអាហ្នឹងគឺល្អហើយនឹងនិយាយពីដែលផ្ទះល្អណាដូចពេលប៉ុនហ្នឹងអញ្ចឹងមិនមិនល្អរៀបចំសពគ្រប់ទាំងអស់ទទួលប្រសង់ទទួលបាសកបាសិកាហើយម្ចាស់ផ្ទះហ្នឹងមានទឹកចិត្តក្នុងពេលហ្នឹងគឺថាទទួលភ្ញៀវហ្នឹងសិតតែភ្ញៀវ អ្នកមានសិលមានសទ្ធាមានសមាធិទៀតប្រសង់គេទទួលអញ្ចឹងអាហ្នឹងគឺលើកពីទឹកចិត្តក្នុងពេលហ្នឹងទឹកចិត្តសម្បើមតែហ្មងទៀតណាហ្នឹងគឺផ្ទះល្អព្រោះម្ចាស់ក្រាស់ដោយទឹកចិត្តហ្នឹងយើងស្ដាប់យល់ហើយណាហ្នឹងឯងទោះជាផ្ទះល្អប្រប៉ុណ្ណាប៉ុណ្ណីក៏ដោយហ្នឹងឯងហើយខាងមុខហ្នឹងដាក់ឆ្កែកាចអូម៉ានេះបាត់ទ្វាជាប់រហូត ខ្លាឆ្កែខ្លាឆ្កែហើយអានឹងគ្រាន់តែឧទាហរណ៍ទេណាហ្នឹងឯងឆ្កែមិនកាចទេម្ចាស់កាចទៅមិនណាមកចិត្តបានអានឹងចង់និយាយថាវាអត់ទឹកចិត្តចឹងទៅតែក៏ណាដល់ពេលបាត់បង់ជីវិតទៅភ្ញៀវពី3នាក់4 5នាក់10នាក់អីចឹងទៅវាអត់មាន ទឹកចិត្តអានឹងដែលលើកឧទាហរណ៍អញ្ចឹងដូច្នេះផ្ទះល្អ មិនចាំបាច់ធំដុំអីទៅទេព្រោះម្ចាស់ក្រាស់ដោយ ទឹកចិត្តរហូតដល់ថាផ្ទះគឺ អត្តភាពរាងកាយរបស់យើងនឹងទៅទៀតទៅណាមកណានឹងឯងគឺល្អដោយសារម្ចាស់ផ្ទះគឺអត្តភាពនឹងច្រើនដោយទឹកចិត្តឈឺឆ្អើចេះជួយអ្នកដទៃរឿងអីរឿងអីហ្នឹងគឺថាអត់អត់ចេះខ្ជិលទេពុទ្ធបរិស័ទបងប្អូនកូនចៅកុំចង់រੂសុកដោយសារខ្ជិលឲ្យសោះណាអីដេកស្រួលដេកតិចទៀតសិន កណានឹងឯងកុំកុំចង់បាន សុខដោយសារខ្ជិលកណាកុំចង់បានសុខព្រោះរឿងខ្ជិះខ្ជាយចាយវាយទ្រព្យសម្បត្តិឥតប្រយោជន៍កណាកុំកំរោនេះជាប្រធាននៃសេចក្តីវិន័យទេត្រូវរស់សុខក្នុងការងារដែល ប្រសិជ្ជៈតោ ការងារដែលមិនច្បោកច្បល់ដោយសេចក្តីខ្ជិលយកសេរីសួស្តីគោរពមេត្តាបិតាថ្វាយបង្គំព្រឹកងាកសบายចិត្តក្នុងទឹកចិត្តដែលយើងមាននេះនឹងឯងទីបំផុតកូនចៅនឹងបានជួបប្រទេសនៅសេចក្តីសុខសេរីសួស្តីទោះជាពេលនឹងអត់មាននរណាដឹងក៏ដោយទោះជាពេលនឹងមិនមាននរណាសរសើរក៏ដោយក៏ប៉ុន្តែកុំកុំកុំចាញ់ សភាពការទាំងអស់នឹងត្រូវសន្សំសេចក្តីល្អឲ្យជាទីពឹងក្នុងចិត្តសន្តានរបស់យើងទីបំផុតបានយើងឃើញថាអូអស្ចារ្យណាស់សេចក្តីល្អដែលយើងធ្វើឲ្យមិនតន់ឲ្យផលនឹងឌីសអញឈប់ធ្វើនឹងឯងប៉ុន្តែដល់មកឥឡូវនេះបានដឹងថាបនដែលទំនុកម្រងជីវិតរបស់យើងអស្ចារ្យហ្នឹងបើយើងដឹកអញ្ចឹងពីមុនឲ្យមែនទែនមកអញធ្វើឲ្យ2 3ដងនឹងទៅទៀតអាហ្នឹងអញ្ចឹងដូច្នេះត្រូវតែយកចិត្តទុកដាក់ជឿជាក់ជាមួយនឹងគុណធម៌ហ្នឹងកុំ កុំចង់បានផលភ្លាមភ្លាមយើងជាអ្នកដាំដំណាំយើងជឿជាក់យើងជឿជាក់នៅលើពូជនៅលើដំណាំនឹងឲ្យតែមានដីល្អថែរក្សាពូជនឹងឲ្យល្អកិច្ចការងារយើងក៏ប៉ុណ្ណឹងឯការបញ្ចេញផលវាមិនមែន តួនាទីរបស់យើងទេយើងមានតួនាទីត្រឹមតែដាំទេតែការងារបញ្ចេញផលវានៅលើពូជហ្នឹងអញ្ចឹងគឺយើងថែរក្សាទៅតែប៉ុណ្្នឹងឯងឲ្យយើងច្បាស់លាស់ហើយជាពិសេសគឺយើងសប្បាយចិត្តតាន់ពេលវេលាដែលយើងបានធ្វើសេចក្តីសុខឲ្យដល់អ្នកដតីនៅក្នុងផ្ទះមិនចំពោះតែឪពុកម្ដាយជាព្រះអរហន្តរបស់យើងទេបងប្អូនអ្នកណាក៏ដោយសំបីតែសត្វចិញ្ចឹម សំណក់កាយឆ្មាឲ្យតែយើងធ្វើអីឲ្យគេបានសុខប៉ុណ្ណឹងយើងបានទទួលសេចក្តីសុខហើយច្រាច់បើយើងរស់នៅមិន ដើម្បីឲ្យសេចក្តីសុខអ្នកដទៃទេមួម៉ៅក្តៅក្រហាយតែខ្លួនឯងហើយស្រាច់មុននឹងឲ្យគេកើតទុកគឺកើតទុកខ្លួនឯងណាដូច្នេះតើយើងគិតថារស់នៅធ្វើអីហ្នឹងមើលមើលបើយើងមិនគិតឲ្យសេចក្តីសុខគេទេគិតណាអ្នកណាធ្វើអីទាស់ចិត្តអ្នកណានិយាយអីអីអីចឹងទៅ យើងកនុំគុំស្អប់ គ្រាន់តែគិតរួពាក្យតបតទៅគេវិញហ្នឹងយើងកើតទុកហើយស្រេចអត់តាន់ថាឲ្យគេផងមើលមើលអញ្ចឹងតើយើងគិតរស់នៅបែបហ្នឹងអញ្ចឹងដូច្នេះគឺថាត្រូវតែតាំងចិត្តថាឲ្យគេបានសុខប៉ុណ្ណាដោយអំណាចនៃមេត្តាចិត្តនឹងឯងយើងបានសុខមុនគេហើយស្រេចចឹងហ្នឹងណាគឺត្រូវអប់រំតែមិនមែនចេះតែគិតបានគិតបានទេកណាហើយអារាមល្អពិត តបិតធัวវិន័យអាហ្នឹងគឺសំខាន់ហើយណាបន្តពីថា ផ្ទះល្អព្រោះម្ចាស់ក្រាស់ដោយទឹកចិត្តអារាមល្អបិទ្ធបិទ្ធធัวវិន័យមនុស្សល្អព្រោះធัวបវរខន្តីនឹងឯងគឺថាអានេះជារឿងរៀងរៀងព្រះអង្គរៀងរៀងខ្លួនណាព្រោះខន្តិសោរិច្ចៈហ្នឹងជាគុណធម៌ដែលធ្វើឲ្យមនុស្សល្អការងារល្អប្រព្រឹត្តទៅនឹងមនុស្សល្អព្រោះធัวបវរខន្តិតែងឲ្យអភ័យមេត្រីសុខសាន្ត ពេលពិតល្ងងខ្លៅសត្រូវនឹងខ្លួនកំពូលសត្រូវនឹងខ្លួនយើង គឺខ្លួនយើង ជាមនុស្សល្ងងនឹងឯងតែយើងត្រូវរស់សេចក្តីសុខឲ្យខ្លួនឯងដោយការសិក្សារៀនសូត្រចេះដឹងហើយនឹងការងារល្អអាហ្នឹងឯងមនុស្សសាងការងារការងារសាងមនុស្សហ្នឹងយើងមិនអាចទៅបន់ស្រន់បួងសួងសូមពីអីបានទេវត្ថុស័ក្តិសិទ្ធិជាទីបំផុតគឺការងារដែលខ្លួនឯងត្រូវតែធ្វើដាច់ខាតកុំខ្ជិលហើយ ការងារប្រសិជ្ជៈទោសត្រូវមានវិន័យរបស់កុហកហ្នឹងឲ្យមែនតែនកុំកុំកុំឲ្យទាស់ខុសជាមួយវិន័យក្នុងលោកវិន័យតាមផ្លូវពធัวនឹងឯងត្រូវឲ្យរៀបរយទាំងអត់ឃ្លានមានក្ររបរត្រឹមត្រូវ ជួញដូរក្នុង ផ្លូវនៃសប្បរោះផ្លូវលោកផ្លូវធัวកុំឲ្យមានទាស់ផ្លូវល្អអេតខ្ចោះមេអង្គ8ទៅណាហ្នឹងឯងហើយបណ្ឌិតមកមួនជួយ ខ្លួនឯងបាន នឹងឯបដិជាកេយបណ្ឌិតោទាំងបណ្ឌិតតម្កល់ខ្លួនឲ្យបានប្រពៃទាំងហើយបាន ជាមនុស្សសកសានដល់មនុស្សសត្វដតីមានការឲ្យអភ័យមានសិលមើលមើលល្អប៉ុណ្ណាមួយថ្ងៃមួយថ្ងៃគ្រាន់តែបាណារិបាតាវេរមណីនឹងតើយើងឲ្យជីវិតសត្វប៉ុណ្ណាទៅទាំងអត្តនេទានាវេរមណីមើលមើលទាំងយើងកើតមករួមមុខរបរអីណាយនៃ មិនតាន់បានស្រាប់តែមានគេ ដឹកនាំថាឲ្យទៅសម្លាប់សត្វមួយថ្ងៃត្រូវសម្លាប់សត្វប៉ុណ្ណាអ្នកដតីទៀតមិនតាន់បានជឿកម្មផលមិនតាន់មានអីទេប៉ុន្តែថារួមមុខរបរទៅ វាអត់ចំអារឿងទៅសម្លាប់សត្វធូរស្រាលទៅតាមនឹងនឹងឯងទាំងក្រោយមកទៅ បានមានសទ្ធាមាន អីចឹងទៅ បាន ថាទោសនៃវត្តដាក់ហ្នឹងមើលមើលទាំងគួរឲ្យយើងភ័យខ្លាចញើតមែនទេណានឹងឯងមិនថា ចាប់ផ្ដើមតាំងចិត្តមានសិលមានអីទេប៉ុន្តែថា វាមិនបានទៅជួបនឹងការងារដែលប្រព្រឹត្តទៅ ជាទោសចឹងទៅ ជាឧបនិស្ស័យមួយ ដែលនឹងអាចថាឲ្យបានមកសែតគប់ល្អអីចឹងទៅក៏សមាទានសិលទៅ ជាមួយនឹងការងារដែលយើង ប្រសិជ្ជៈទោសហើយស្រេចនឹងប៉ុន្តែមានខ្លះគឺថាមួយថ្ងៃមួយថ្ងៃនឹងគឺឈាមប្រឡាក់ពេញខ្លួនហ្មងទាំង នឹងឯងទិមពាថៈពេជ្ជឃាតពុកមាត់ក្រហមនឹងតាំងពីគាត់ពេញកម្លាំងមកគាត់ធ្វើពេជ្ជឃាតមួយថ្ងៃមួយថ្ងៃនឹងសម្រាប់ចោមនឹងប្រមាណនេះណាមានពេលខ្លះរាប់រយចោទៀតកាត់កករហូតមកអាយុ55ឆ្នាំហ្នឹងឯងរឿងហ្នឹងប្រព្រឹត្តទៅចឹងដូច្នេះវាជារឿងដែលយើង ដូចថាព្រះអង្គសំដែងថាខ្ពើមខ្ពើមវត្តសង្សារហ្នឹងចឹងឯងបងអោនចិត្តមករកជំរុំនៃសេចក្តីសុខសាន្តដែលយើងបានសាងក្នុងចិត្តសន្តានរបស់យើងដោយអារម្មណ៍ជុំវិញខ្លួនហ្នឹងមកជាអារម្មណ៍នៃការអប់រំចិត្តឲ្យសុខឲ្យស្ងប់ឲ្យល្អចឹងទៅហើយយើងនឹងរកឃើញ ផ្លូវសម្ងាត់សវត្ថភាពមួយដែលទៅកាន់ព្រះនិព្វានបានទាំងហើយបន់ឲ្យស្ងប់ចិត្តស័ក្តិសិទ្ធកល្យាណាដែលយើងត្រូវពឹងវត្ថុស័ក្តិសិទ្ធគឺការងារល្អការងារសុចរិតរបស់យើងនឹងឯងប្រាថ្នាអីបានសម្រេចទេទាំងវត្ថុស័ក្តិសិទ្ធណាយើងត្រូវយើងត្រូវសូមពីខ្លួនឯង គឺការងារដែលល្អនេះឯងជាវត្ថុដែលស័ក្តិសិទ្ធិសម្រាប់ខ្លួនយើងផងសម្រាប់អ្នកដតីផងដែលអាចឲ្យអ្នកដតីបានសេចក្តីសុខតាន់ពេលវេលាក្នុងការងារសុចរិតនឹងពឹងខ្លួនឯងបានខ្សែមខ្សានតែពេលទាំងសូមអនុមោទនី